ជាបឋមខ្ញុំកណាសូមនមស្ការក្រាត់ថ្វាយបង្គំចំពោះចំបីនៃព្រះត្រៃរតដល់សេចក្តីគ្រប់ជ្រះថ្លាដល់គពងខ្ពស់លោកសូមក្រាត់ថ្វាយបង្គំចំពោះគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដល់សេចក្តីគ្រប់ជ្រះថ្លាសូមចម្រើនពរលោកលោកស្រីនិងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាម ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃអង្គារ 12កើតខែស្រាប់ឆ្នាំឆ្លូវឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី9ខែសីហាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសិល្បៈនិងវប្បធម៌ខ្មែរដែលមានការចូលរួម ជាមួយនឹងវាគ្មិនរបស់យើងថ្ងៃនេះគឺមានចំនួន3នាក់អឺឧបាសិកា2នាក់ហើយនិង ឧបាសកម្នាក់មកចូលរួមក្នុងកម្មវិធីរបស់យើងអញ្ចឹងសូមប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនរបស់យើង ជាបឋមសិនណាសូមអញ្ជើញបាទគុំញោមជាវិចិត្របងជាវិចិត្រដែលជាកវីនិពន្ធក្រុងទីក្រុងសៀតនេះហើយនឹងសូមស្វាគមន៍ញោមមកពីខាងខេត្តតកែវញោមតាំសរនមកពីទីក្រុងខេត្តតកែវញោមសូមស្វាគមន៍ណា ហ្នឹងហើយហើយសូមស្វាគមន៍ញោមម្នាក់ទៀតគឺញោមមកពីខាងខេត្តតកែវដែរគឺញោមសារំសុកសារំសុកហ្នឹងញោមណាបណ្ណាណាហើយសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនថ្ងៃនេះគាត់នឹងបញ្ចេញស្នាដៃស្មូតហើយនឹងហើយនឹង មាន ពំណូលហើយនឹងកំណាប់ផ្សេងៗ ជំនាញទៅខាងកំណាបបានដល់ខ្ញុំជាវិចិត្រដែលជានិពន្ធកវីមកពីខាងទីក្រុងស៊ីដនីហើយចំណែកខាងស្មូតហើយនឹងនិយាយរួមទៅស្មូតទាំងពីរនាក់គឺញោមសរមអសរនហើយនិងញោមសរមមកពីខាងខេត្តតកែទាំងពីរឥឡូវសូមប្រិយមិត្តទាំងអស់មកជួបគាត់ទាំងអស់គ្នាជាបឋមសូមឲ្យញោមជាវិចិត្រដើម្បីទទួលស្វាគមន៍ខ្ញុំញោមជាវិចិត្រអញ្ជើញស្វាគមន៍តិចមើល ណាសូមអរគុណព្រះអង្គសូមក្រាបថ្វាយបង្គំព្រះគុណម្ចាស់ពីចម្ងាយក៏ដូចជាព្រះធរាធរៈគ្រប់ព្រះអង្គដែលនៅគ្រប់ទីកន្លែង មានវត្តមានគង់នៅតាមវត្តអារាមពីនៅលំពោខែនេះជាខែជួសសាផងហើយប្រហែលជាព្រះអង្គនៅតែក្នុងវាំងក្នុងវត្តនឹងឯងប៉ុន្តែមិនជាអ្វីទេព្រោះថាព្រះអង្គលោក មាន វិន័យរបស់លោកហើយលោកមានរបៀបរបបរបស់លោកក្នុងការ រស់នៅជាព្រះសង្ឃដែលមានវិន័យប្រចាំព្រះខ្ញុំជួនហើយក៏សូមជំរាបសួរដល់អ្នកគ្រូទាំងពីរដែលមានវត្តមាន ចូលនឹងរួមនៅក្នុងកម្មវិធីនៃវិទ្យាសិល្បៈអមតធម៌ខ្មែរដែលផ្សាយចេញពីទីក្រុងស៊ីនីរដ្ឋសុបែលហើយខ្ញុំជាវិចិត្រមានការសម្ដែងរីករាយបាទដែលមានការមាន ការឃើញនៅទឹកមុខដ៏ញញឹមប្រឹមប្រៃស្រស់ស្រាយសប្បាយនៃអ្នកទាំងអស់គ្នាដែលបានអញ្ជើញចូលរួមដោយស្ម័គ្រចិត្តនៅក្នុងរាត្រីនេះបាទដើម្បីចែកជូននឹងបម្រើបងប្អូនប្រជាជនខ្មែរយើង ទូទាំងពិភពលោកបាទសូមអរគុណដល់គុណអូខេឥឡូវសូមជូនញោមណៃសូមញោមជូនដល់ញោមបាទសរនវិញមកដំបងបន្តទៀតតាមសរនកណាកណាកណាណាសូមក្រាបថ្វាយបង្គំដល់ លោកម្ចាស់ដែលជា ប្រធាននៃកម្មវិធីអឺក្រាតផ្សាយបង្គំចំពោះព្រះអង្គអឺពរសវឿនដែលដែលជាម្ចាស់កម្មវិធីនិងគោលវត្តរតនារាមទីក្រុងចឹងបងទីក្រុងស៊ីដនីទីក្រុងស៊ីដនីកណា មិនសូវចាំទេតែពេកណាដល់ពេលគោរពពីចម្ងាយទៀនម្ចាស់សូមគោរព ហើយម្យ៉ាងទៀតគណៈសូមក្រាបថ្វាយបង្គំដល់ព្រះធេរាធេរៈគ្រប់ព្រះអង្គដែលគង់នៅតាមទីវត្តអារាមនានាទាំងក្នុងប្រទេសនិងក្រៅប្រទេសដោយសេចក្តីគោរពជាទីសក្ការៈហើយម្យ៉ាងទៀតនាងខ្ញុំក៏សូមគោរពចំពោះលោកគ្រូជាវិចិត្រចាខ្ញុំសូមគោរពអឺដោយដោយជ្រះថ្លាខ្លាយលេងថ្ងៃនេះគឺសប្បាយចិត្តណាស់បានជួបលោកគ្រូបណ្ដោះលើកទី2ហើយមួយទៀត សូមក្រាបអឺគោរពគោរពដល់ពុទ្ធបរិស័ទក៏ដូចជាប្រជាជនទាំងអស់ដែលនៅក្នុងប្រទេស និងក្រៅប្រទេសសូមសូមគោរពពីចម្ងាយដោយសេចក្តី ជ្រះថ្លាមិនទៀតទេអត់ចេះអត់អត់បានអរគុណហ្នឹងហើយសូមស្វាគមន៍ឲ្យញោមអឺសរនអសរមវិញម្ដងសូមស្វាគមន៍ប្រិយមិត្តទាំងអ្នកថ្មថ្មីគុណណាជា បឋមខ្ញុំប្រកាសរណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈជាពិសេសគោរពព្រះគ្រូអសវណ្ណបញ្ញោពណ៌សវឿនដែលជាចៅអធិការវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីប៉ុណ្ណា ហើយក៏សូមគោរពមហាជន ស្រីប្រុសទាំងអស់ក្នុងប្រទេស និងក្រៅប្រទេសដែរនិងសូមគោរពលោកពូដែលជាវាគ្មិនពិសេស ហ្នឹងហើយអ្នកនិពន្ធកំណាបប្រលបីណាសុំអរគុណជម្រាបសួរសុសកណារវល់ទេចូលបាទអញ្ចឹងហ្នឹងហើយតែប៉ុណ្ណឹងបានហើយទៀតចាស់អស់ហើយហើយអរគុណច្រើនអញ្ចឹងហើយកម្មវិធីយើងគឺបោតអារម្មណ៍ទៅលើកំណាបស្គាល់គេហៅថាសួនកំណាបហើយនឹងស្មូត គឺជាកម្មវិធីផ្ដោតអារម្មណ៍ទៅលើសិល្បៈនិងវប្បធម៌ខ្មែរដែលជាការផ្ដោតអារម្មណ៍ទាំងអស់ហ្នឹងគឺគោលបំណងសំខាន់វិធីការរបស់យើងផ្សព្វផ្សាយហើយនឹងអភិរក្សនៅកំណាបឬក៏ស្មូតទាំងអស់ហ្នឹងដើម្បីថែរក្សាទុកទៅក្នុងបណ្ដាញអន្តរបណ្ដាញទៅក្នុង page KKCCTV ហើយនៅក្នុង YouTube ផងដែរ អឺទោះបីយ៉ាងណាក៏ដោយអាត្មានឹកឃើញថាញាតិញោមមានវ័យចំណាស់អឺអស់ហើយហើយសិតតែមានស្នាដៃល្អដូច្នេះហើយមិនសូវបានឱកាសដើម្បីផ្សព្វផ្សាយទេដូច្នេះអាត្មាមានបំណងដើម្បីឲ្យញាតិញោមបានឱកាសចូលរួមក្នុងកម្មវិធីរបស់យើងគឺបញ្ចេញនៅសមត្ថភាពផ្ទាល់ខ្លួនដើម្បីឲ្យបានអាត្មានឹងធ្វើយ៉ាងណាបាន ទទួលបានឯកសារទុកនៅក្នុងបណ្ដាញ YouTube ក្នុងបណ្ដាញ Facebook ទៅដើម្បីទុកឲ្យកូនចៅចំនួនក្រោយនេះបានអានបានស្ដាប់ហើយក្នុងកម្មវិធី របស់យើងឥឡូវនេះកម្មវិធីរបស់យើង ទាំងការផ្សព្វផ្សាយនៅអឺព័ត៌មានផ្សេងផ្សេងរហូតដល់ពេលនេះគេនៅក្នុង YouTube បានចិត្ត800 700វីដេអូជាងហើយដូច្នេះ សង្ឃឹមថាញាតិញោមចូលរួមសហការជាមួយខ្ញុំកណ្ដាអាត្មាភាពទៅធ្វើបានជាវីដេអូទុកឯកសារនៅក្នុងបណ្ដាញ អន្តរបណ្ដាញជាពិសេសគឺ YouTube YouTube ហ្នឹងគឺជាបណ្ដាញសង្គមមួយដ៏ធំហើយគឺគឺជាជា channel ឬក៏ជាបណ្ដាញផ្ទុកនៅឯកសារជាច្រើននៅក្នុងនៅក្នុងនៅក្នុងបណ្ដាញនេះឯងដូច្នេះអាភិបមានក្តីសោមនស្សរីករាយហើយបានអញ្ជើញញាតិញោមចូលរួមគឺជាការចូលរួមសហការត្រួតត្រងនិងថែរក្សាអភិរក្សវប្បធម៌របស់យើងនោះឲ្យបានគង់វង្សតរៀងទៅអញ្ចឹងនាទីចបន្តទៀតខ្ញុំកណាអាភិបសូមបកគលឲ្យញោមអឺ ខាងណាមុនចេះដើម្បីឲ្យបានបញ្ចេញមុនដល់ចុះសូមសាតំសរំសាសាសរនមុនគេណាសូមជើញញោមកណាស្រាប់បាយបង្គំម្ដងទៀតអញ្ចឹងកុំឲ្យកម្មវិធីនេះវែងឆ្ងាយខ្ញុំកណាក៏សូមលើកយកកំណាប់បត់ខន្តីធរខន្តីធរហ្នឹងគេបត់ពីដើមប៉ុន្តែក្មេងៗឥឡូវគេអត់សូវសូទេអញ្ចឹងណាអញ្ចឹងកណាកណាអញ្ចឹង កណារំលឹកឡើងវិញកុំឲ្យបាត់ធាតដើមហើយសំឡេងឯនេះបែបមិនដឹងជាយ៉ាងម៉េចទេព្រោះផ្ដាសាយហើយប៉ុន្តែតស៊ូស៊ូស៊ូបើដាច់ទាំងណាអីសូមអធិស្ឋានដល់ខ្ញុំកណាផងអូខេចាចាដូចកណាក្រៅទៅនឹងចាអញ្ចឹងកុំអោយវែងឆ្ងាយអញ្ចឹងចាប់ផ្ដើមតែម្ដងសូមអនុមោទនី សូមថ្វាយបង្គំព្រះរតនាហាងត្រៃសូមជាចង្រៃ ទោសាំងនោះឯងទោសាំងនេះខ្លាំងកំឡាំងក្រៃលែងតែឲ្យដោះវែង មានអ្វីខ្លាំងដូចត្រូវកាត់ពីតិចត្រូវក្តិចពីតូចត្រូវអត់ឲ្យរួច ផុតទោសដែលខឹងអ្នកប្រាជ្ញបុរាណបានឲ្យដំណឹងថាបើកុំខឹង ទើផៅខន្តីឲ្យគេឈ្នះចុះយើងកុំខឹងអ្វីកុំខឹងកុំស្ដី ខន្តីបានយើងខន្តីជាទ្របគួគប់ស្គមស្កាអលើទ្របកើនឡើង ក្នុងលោកទាំងមូលន្តីជារឹសដងជាបណ្ដោខន្តីជាមូល មេធោទាំងអស់ហើយខន្តីជាស្ពានជាយានសបរហាងអើយអ្នកប្រាជ្ញទាំងអស់ហើយ រួងដោយខន្តីទៅសួរនៅពីនគ្មានទៅដោយអ្វីហេទៅដោយខន្តី ជាស្ពានដំណើរសូមអនុមោទនីសាធុសាធុសាធុណែតាមបែបហ្នឹងគេហៅបែបអីទៅញោមកំណាប់ហ្នឹងគេហៅបត់អីគេអាហ្នឹងពាក្យ7បងបត់ជាវត្តបត់ជាវត្តបែបសម្រាយទៀត អូខេសម្រាប់អបច្ចាវត្តបច្ចាវត្តអូខេមិនអីទេចឹងសូមមកជួបមកញោមបន្តទៀតគឺញោមសរំសុកសតសរោសូត្រសូត្រជាងនេះបងអើយថ្ងៃនេះសូត្រជាងសរំមិនសរំសរំសរំសរំសរំសរំសរំឥឡូវញោមសរំមានម្ដងអញ្ជើញបញ្ចេញសមត្ថភាពមើលអអញ្ចឹងតាណាមបាច់ មានយោបល់អីទៀតទេស្មូតតែម្ដងដើម្បីកុំឲ្យខាតកម្មវិធី ពេលវេលាអូខេហើយនាងក៏តាមៃស្រីប្អូនណា អូនណៃចូលចាំបនដាំណា បងសូមផ្ដាំផ្ដាច់លើកននិថា េតា ត្រាប្រណៃបងបានចំឡងព្រះឯបុត្រ ត់បានត្រឹម vặt niềm tha sanh thoát ta bánh nhặt nàng nhằng cụ sắt ôi trong រិនអាយបុត្រយើងនេះនឹងបានត្រាំដឹងគ្រប់សពសាំង ដោយក្រវានបានជាទីពឹងដល់ពេច្រើនចម្រើនសុខសពមនុស្សតែ វតាប្អូនអើយសូមប្អូននាងតាំងចិត្តអណិតក្មួយនេះ ដោយកាំងរុណាបំបើបីពងសពប្រកា ធ្វើដោយហថារបង ខ្លួនសូមអនុមោទនាសាធុព្រោះរំលងរំលោចសម្បើមកញោមឥឡូវញោមជាវិចិត្រមានឲ្យបន្ទូតិចមើលកណាអរគុណហើយអរគុណដល់អ្នកទាំងពីរមុននឹងឲ្យបន្ទុងអ្នកទាំងពីរនៅចិត្តគ្នាទេនៅតកែទាំងអស់គ្នាសូមបាទសូមនៅតកែវដូចគ្នាម្ដុំណា ស្រុកត្រាំងកណាត់លោករងស្រុកត្រាំងស្រុកជាមួយគ្នាចាកែវអត់គ្នាខ្ញុំដែរតាចឹងនិស័យចឹងហើយអ្នកតកៅខ្លាំងដែរហ្នឹងទៀតអើដល់បងសុកសរឹមសុទ្ធសំឡេងគេល្អឯខ្ញុំនេះវិញបើគេឲ្យមកឲ្យសំឡេងចឹងទៅសូត្រធ្វើម៉េចស៊ូស៊ូឬប៉ុណ្ណាយកប៉ុណ្ណឹង มันมันបញ្ហាទៅរឿងសំឡេងគឺថាធ្វើមិនឲ្យតែមានចិត្តថែរក្សា ពីព្រោះការស្មូតនេះក៏យើងឲ្យវិជាអំពីការស្មូតហ្នឹងគឺយើងស្មូតជាភាសាខ្មែរដូច្នេះគឺថាមិនត្រឹមតែបង្ហាញអំពីសុខភាព ពីសំឡេង ពីបែបពីបទពីទម្រង់កំណាព្យខ្មែរទេយើងបង្ហាញត្រង់ត្រង់ទៅវិស័យសិល្បៈអក្សរសាស្ត្របាទអក្សរសាស្ត្រនេះជាពិសេសផ្នែកកំណាព្យកាព្យឃ្លោងហើយប្រហែលជាមានការរៀនសូត្រច្រើន ណាយើងដឹងហើយថាកំណាប់កាបឃ្លោងផ្នែកអសរសាស្ត្រផ្នែកកំណាប់កាបឃ្លោងនោះគឺថាមានច្រើនសន្តាន ច្រើនបែបច្រើនបត់ណាបាទហើយបាទពិសេសទៅវាមាន50បត់អីចឹងទៅហើយការសូត្រនោះក៏មានវិធីអឺបែបបត់ទម្រង់ផ្សេងផ្សេងបាទនេះគឺជាការត្រង់ត្រង់នៃវិស័យសង្គមនិងវប្បធម៌របស់យើងបាទសូមអរគុណអរគុណឯងល្អណាស់ មកទៀតណាទោះបីយ៉ាងម៉េចក្តីគឺថាយើងមានចំណាស់ប៉ុណ្ណេះប៉ុណ្ណេះដែរហើយសំឡេងនៅបានទាំងអស់គ្នាគឺជាការថែរក្សាហើយនឹងចំណាយការចេះដឹងរបស់យើងដែលមាននៅក្នុងខ្លួនបន្តិចបន្តួចក្តីច្រើនក្តីគឺថាចែកជូនដល់ប្រចាំចនតាទាំងឡាយដែលបានការសកលក្រោយបាទអរគុណដល់ល្អមែនទែនបាទចា៎លោកគ្រូលោកគ្រូណាញោមដូចបងជាចិត្តគាត់បានរៀបរាប់មកអញ្ចឹងគឺថា ពេលវេលានៃអាយុសង្ខាររបស់យើងនោះវាមិនទៀងហើយហើយណាមួយទៀតអាយុយើងក៏ចាស់ដែរហើយវាមិនបានដូចក្មេង គេសំលេងក្អួនក្អាលគេខ្លាំងប៉ុន្តែទោះបីយ៉ាងណាក៏ដោយញោមបានសំលេងប៉ុណ្ណឹងចាត់ទុកថាជាជាទ្របដល់ប្រសើរហើយគេគួរថាបើយើងបានហើយយើងមិនព្រមប្រើតសម្បត្តិរបស់យើងទុកចោលហើយកប់ចោលហើយយើងអត់បានប្រើណាទោះបីបានប្រើទៅចោលហើយ ណាទោះបីបានប្រើតិចតួចក៏ឈ្មោះថាបានប្រើអស់ចិត្តដែរអញ្ចឹងយល់ណាគណាគណាគណាហើយជជែកគ្នាតិចតួចក៏បានប៉ុន្តែចង់ឲ្យញោមញោមជាវិចិត្រដើម្បីបញ្ចេញមើលថាញោមទាំងពីរនឹងបានបញ្ចេញមកហើយឥឡូវម្ចាស់ផ្ទះ យើងធ្វើម៉េចតបស្នងដល់អ្នកមកពីចម្ងាយបើថាតកែដូចគ្នាប៉ុន្តែទៀនតកែដូចគ្នា តកែមាននិស័យថ្ងៃគៀននេះខ្លួនតាំងពីឆ្នាំ70មុនបាទដៃរហូតនៅភ្នំពេញក្រោយមកប៉ុន្តែតកែដូចកលាបាត់ដៃនេះព្រោះដូចខ្ញុំកណាខ្ញុំធ្លាប់បាននិយាយពីមុនអញ្ចឹងព្រោះសុខកំណត់ជាដូចជាតាមកហើយ ពី3ខែទៅ ពី3ខែទៅកាលនៅទលេក្តីនៅភ្នំពេញក្តីគ្រប់ចំណាយខេត្តតាំងពីឆ្នាំឆ្នាំ60ផ្លាយ ទៅរហូតដល់វត្តធំតវត្ត7វត្តភ្នៀតវត្តអឺតែឆ្ងាយរហូតដល់វត្តពងរងវត្តនាំកទេលនាំមុខយកទៅប្រគេនលោក តាមវត្តមួយមួយហ្នឹងវត្តតុំវត្តសិហៈអីណាសុខពេកបាទអត់ជួបខ្ញុំឥឡូវនៅនៅវត្តសិហៈឥឡូវនេះអូកន្លែងខ្ញុំនៅយ៉ាអឺពីដើមអឺលោកគ្រូមេគុណឈ្មោះលោកតាលោកសោមសឹមដែល តាន់ទេតាន់លោកទេមិនតាន់ខ្ញុំអត់តាន់ណាលោកគ្រូតាន់តាន់ក្រុមលោកតាអោមតាអោមអត់តាអោមតាអោមហ្នឹងនៅជាមួយលោកហ្នឹងឯងតាអោមលោកយាយហ្នឹងគេហៅលោកយាយលោកគុណយាយហ្នឹងណាចាចាចាចាចាឆានឆ្លាឡើងមកក្រាប់ជាមួយអាតាអោមតាអីហ្នឹងហើយនឹងតាអោមហ្នឹងជាវិនិធរហើយលោកបកែចាក់ជួយជួយក្មេងៗច្រើនឃើញធ្លាប់ទៅលេងនឹងជាមួយ ខ្ញុំមានមែនតើទៅខ្ញុំមានសាច់ឈាមមួយទៀតជាអ្នកសិល្បៈដែរប៉ុន្តែគាត់ជំរូនមួយរបស់ពុកខ្ញុំដែរគាត់លោកមហាសែនតែឮឈ្មោះគាត់ទេអត់ទេលោកគ្រូក្មេងក្រោយខ្ញុំមិនសូវដែរអ្នកចំបៃពីដើមហ្នឹងគេហៅស្ដាច់ស្ដាច់សំឡេងគេហៅលួងលួងវោហាណាស្ដាច់សំដីស្ដាច់សំឡេងហ្នឹងដែលងារចេញពីព្រះរាជាប្រទានឲ្យហ្នឹងអាធ្លាប់ទៅជួបគាត់នៅហ្នឹងហើយ នៅព្រះសុរិយាតីហ្នឹងវិទ្យាល័យនៅហ្នឹងឯងនៅច្បងអីអីហ្នឹងខ្ញុំធ្លាប់ចេញចូលចុះឡើងទៅជាមួយចម្លាយខេតអីទៅលំហូរដល់នំកថាទៅវត្តពូរោងទៅព្រៃសដាយព្រៃស្លឹកហ្នឹងទៅតាមនឹងរហូតទាំងគឺបាទអរគុណណាស់ហើយបែរមកខ្ញុំវិញឥឡូវខ្ញុំជូនកំណាប់ខ្លីមួយនិយាយអំពីអសូរឈាមម្ដាយចាចាលោកគ្រូដូច្នេះខ្ញុំ សូមជូនដូចតទៅនាងអើយចូលគិតអាសូដល់ចិត្តកំណាហត់ម្ដាយផងជួយរួយស្រពន់ទុនកោងចាំងខ្នងព្រមតែបំណងអើយ សុំទោសអឺម្ដងទៀតនាងនាងអើយចូលកិនអាសូដល់ចិត្តអានិនម្ដាយផងជួយរយស្រពគុណទុនកោងឆ្អឹងខ្នង ព្រោះតែបំណងអើយបងឲ្យកូនជីតាំងពីក្នុងពួងចង់ឲ្យកូនរុងមានឈ្មោះជន់មីទ្រាំទ្រលំបាំងឧបសគ្គវេទនីតស៊ូពុងពៀ ឲ្យជាកូនស្ងួនថ្នាំងថ្នមបំបីបញ្ចុកចំណៃតលដៃនឹមលួនអ្នកធំល្មមដឹងគួប្រឹងថែខ្លួនឲ្យល្អសំសួនអើយ ណាស្ងួនមានម្ដាយបាទសូមអរគុណអរគុណសូមប៉ុណ្ណឹងសិនចុះទៀតណាបាទវារួចចំខាប់លងអត់ព្រាវចាំតិចតទៀតព្រោះពីថ្ងៃហ្នឹងវាសុខភាពអត់សូវអំណោយផងវា បញ្ហាកាពះពោះវៀនវាទៅទុកតាំងពីព្រឹកសម្លេងរស់ដោយសារសុខភាពហ្នឹងហើយ ហើយស្អកផងទៀតពេលចាស់ទៅហិចឥឡូវពងបច្ចៈនៅកន្លែងខ្ញុំនេះប៉ុន្តែម៉ាស៊ីនកម្ដៅដោយសារម៉ាស៊ីនកម្ដៅបើបានអង្គុយបាននៅ4អង្សាបាទ4ដឺក្រេបាទចាលោកបច្ចៈហើយ3 4ជាន់ណែឥឡូវអរគុណដល់សិទ្ធិបានបញ្ចេញអ្នកមក clear មកបត់អស់ហើយ ញោមញោមលីអេងគាត់សួរថាមិនហើយកូនចៅបានដំណើរការល្អទេអរគុណដល់ញោមលីអេងដែរណេតលីអេងគាត់បានបញ្ជូនឲ្យឈ្មោះឲ្យស្គាល់ញោមទាំងពីរហ្នឹងដើម្បីបានបញ្ចេញនៅសមត្ថភាពជាអ្នកបានអភិរក្សថែរក្សានៅស្មូតហ្នឹង បើញញើមអត់បានថែរក្សាអត់បានស្មូតក៏អាត្មាមិនដឹងទៅតេតតនណាគោលកម្មវិធីមិនដំណើរការ បានល្អដែរហ្នឹងអាស្រ័យញញើមញញើមអាស្រ័យអាត្មាហ្នឹងជួយគ្នាទៅណាជួយគ្នាទៅដើម្បីបញ្ចេញនៅសមត្ថភាពដើម្បីថែរក្សារបស់ដូចបងជីវចិត្តបានលើកឡើងមិញគឺថា យើងស្មូតនេះគឺស្មូតសំឡេងខ្មែរអសរខ្មែរហើយនិងវប្បធម៌ខ្មែរសិល្បៈខ្មែរ គណាហ្នឹងបានឲ្យថានេតិសិល្បៈនិងវប្បធម៌ខ្មែរគឺថាញោមនេះសិតតែមានសិល្បៈរៀងរៀងខ្លួនញោមអសរមហ្នឹងមានផ្នែកថាបញ្ចេញសម្លេងផ្សេងទៅញោមតាមសរនសរនណា ហ្នឹងហើយក៏ជាបច្ចេកសម្លេងផ្សេងទៅមានលក្ខណៈផ្សេងលក្ខណៈពិសេសពិសេសហ្នឹងហើយញោមជាវិចិត្រហ្នឹងក៏ផ្សេងទៅដើម្បីគេហៅថាមកបញ្ចេញក្នុងគ្នារួមគ្នាទៅបង្កើតបានទៅជាកម្មវិធីមួយប្រចាំថ្ងៃអង្គារជារៀងរាល់ថ្ងៃអង្គារឲ្យទៅដល់ម៉ោងស្មើហ្នឹងយើងចាប់ដើមហើយដូរគ្នារហូតដល់ខ្ញុំណាខ្ញុំមកលើកហ្នឹងទៅដូរអ្នកផ្សេងអាទិត្យក្រោយអ្នកផ្សេងមកទៀតមក បើមិនចឹងទេយើងអត់មានអ្នកណាផ្សេងគឺតាតាពីអ្នកបងជាវិចិត្រក៏ដំណើរការបានដែរសួរគ្នាទៅវិញទៅមកបានកើតដល់ពេលម៉ោងទៅណាប៉ុណ្ណាទេគឺរដូវបងទីដានយកអ្នកស្មូតនោះរវល់ខ្លះហើយស្មូតបងផ្សេងផ្សេងទៅចឹងណាធនធនធានមនុស្សកាន់តែកើនឯហើយព្រោះចេះមានតតទៅទៀតកាលពីដើមដោយខ្ញុំកាលណាខ្ញុំធ្លាប់បានទទួលក៏ដូចជាជំរាបជូនដែរថា មិនដឹងថាអ្នកដែលចេះផ្នែកអក្សរសាស្ត្រផ្នែកកំណាព្យកាព្យគ្រោងអ្នកស្មូតមិនដឹងជា ស្លាប់ឬក៏នៅសល់ប្រមាណអ្នកប្រមាណអ្នកទេតឆ្នាំ79 80ហ្នឹងមើលទៅគួរគេគេយកទៅសម្រាប់ផងគេសម្រាប់ផងមកចិត្តខ្លាចអស់អស់វិស័យហ្នឹងព្រោះពីដើមស្ដាប់ស្មូតនឹងអឺអីស្រុកយើងពីដើមក៏មានអ្នកបកកែមួយដែរគឺប្រហែលជាស្គាល់ឈ្មោះសារ៉ាំប៉ៃហ្នឹងណា គាត់អ្នកខាងចិត្តទៀតស្គាល់ដែរបាទចាស្គាល់បាទអ្នកចិត្តទៀតហ្នឹងគាត់តាមគាត់និយាយណាអ្នកជាអាយ៉ៃអ្នកស្មូតអ្នកអីហ្នឹងអ្នកចុបៃហ្នឹងក៏ច្រើនពីតកែងដែរ គិតតែវប្បធម៌បុរាណខ្មែរយើងហ្នឹងបាទនិយាយរួមខាងខាងតកែវឬសម្បូរអ្នកសិល្បៈណាសម្បូរកណាជាច្រើនផ្នែកផ្នែកបុរាណហ្នឹងឯងតាំងពីយូកេតាំងពីលខោនអពិតខេតហ្នឹងគឺជាខេតកើតមុនគេខ្ញុំចូលចិត្តកណាជាចាស់ជាងគេទៀតកណានគរពុកធ្លោកយើងនិយាយអំពីកណា គេនិយាយអំពីនគរគុកធ្លោកហ្នឹងគឺនៅយើងម្ដុំអង្គរបរិយនឹងឯងបាទជាដែនដីសន្តរចេញទៅរហូតដល់នំបរិយសិតតែមានវាំងចាស់នឹងដែរវត្តជ្រួយវត្តអង្គរវត្តអីហ្នឹងមនុស្សហ្នឹងនៅនៅក្បែរហ្នឹងក៏មានប្រាសាទមួយទៀតដែរគឺប្រាសាទអឺសត្វនាងខ្មៅសត្វនាងខ្មៅអត់ទេចង់និយាយថានឹងកោបរិយមានប្រាសាទភ្នំដាប្រាសាទភ្នំដា មានប្រាសាទហ្នឹងសង់ចំណុចបើបាននៅសម័យសតវត្សប្រាសាទហ្នឹងសង់នៅប្រហែលជាកំឡុងសតវត្សទី6បាទបន្ទាប់មកនៅភ្នំបុរីខ្ញុំធ្លាប់ឡើងទៅយកប្រទេសយកនេះទៅប្រគេនលោកឆ្នាំ1968ហ្នឹងឡើងទៅដល់ភ្នំបុរីមានវត្តមួយចាស់បុរាណហ្នឹងដែរបាទហើយឃើញស្នាមឃើញស្នាកស្នាមអីហ្នឹងហ្នឹងមានរឿងជាច្រើននៅក្នុងលើលើក្នុងភ្នំបុរីហ្នឹងបាទដល់ផ្សារមានខ្មែរយើងវានៅខាងឆ្ងាយនៅតែនៅខាងផ្លេក្បាលខាងអីទេនេះ ប្រាសាទភ្នំជាសូក៏ខ្ញុំធ្លាប់ទៅតាំងពីក្មេងពីក្មេងបាទទៅតែកន្លែងនៅខេត្តតាកែវដូចសម្បូរប្រាសាទច្រើនណាស់ណាមានមិនច្រើនហ្នឹងប៉ុន្តែគាត់ថាជាទីទឹកតាំងប្រវត្តិសាស្ត្រដូចជារហូតទៅដល់ប្រាសាទបាយ៉ង់កោភ្នំចិត្តដល់នោះផងណាដូចជារឿងរឿងសង្ឃោអីបត់ដូចជាបត់សំពើថយបត់ស្រាវយុទ្ធការស្អីស្អីហ្នឹងកាលសម័យដែលនោះលោកគ្រូច្រាវជ្រាវចេញពីនងមក បាទហ្នឹងសិតថាប្រភពដើមនៃចំណកចំណងជើងចម្រៀងបុរាណខ្មែរយើងផងហើយនឹងទីកន្លែងចាស់ចាស់ពីដើមព្រោះទឹកដីជាទឹកដីកំណើតកោកើតតាំងពីសម័យយូរលង់ណាស់មកហើយណាចាលោកគ្រូរឿងប្រវត្តិសាស្ត្រតែម្ដងណាបាទបាទនិយាយនិយាយពីខ្ញុំកណាសូមមាន ប្រសាសន៍បន្តិចដើម្បីថាមានឱកាសហើយចាអញ្ជើញចុះខ្ញុំពួកកណា រៀនស្មូតតាំងពីអាយុ14ឆ្នាំ14ឆ្នាំអភិរិយមករហូត មកជាង30ឆ្នាំហើយទៀតស្គាល់តែត្រឹមរងប៉ុនហើយព្រោះអត់ចេះប្រើទូរស័ព្ទចាស់ចាស់បាន ត្រឹមចែកលេខចែកអីចឹងទៅបាន ត្រឹមហ្នឹងបានទៅមិនដល់អូស្ត្រាលីងាយទៀតបើសិនតែចេះទៅតាំងយូរណា ឥឡូវបានមកដល់ហើយមិនអីទេដល់ហើយអង្គុយចិត្តលោកគ្រូហើយឥឡូវដល់សំលេងសំលេងទៅដល់ហើយកូនកព្រាកូនកព្រាអញ្ចឹងម្ដាយម្ដាយកណាកណានៅតូចអញ្ចឹងគាត់អំពេដោយចម្រៀងគាត់យំកព្រាតាំងពី3ខែឪពុកវ័យឪពុកចោលទៅអត់ដែលបានមានឪពុកអីមួយថ្ងៃទេ3ខែឪពុកស្លាប់បាត់ម៉ែគាត់ចេះស្មូតនេះបាត់ដែលកណាស្មូតមិញណាបាត់ដាំនាងព្រះមហាមេយាហ្នឹង អញ្ចឹងអារម្មណ៍នឹងដិតដាមឬសូរសំឡេងម្ដាយបំពេអញ្ចឹងក៏ចង់រៀនស្មូតកុំអីបែបមិនមានថ្ងៃនេះទេទៀនមិនមានរៀនខ្លួនឯងឬរៀនមានគ្រូមានគ្រូមានគ្រូលោកគ្រូមានគ្រូប៉ុន្តែគ្រូស្លាប់អស់ហើយរៀនគ្រូនៅស្រុកពីផ្ទះហ្នឹងហើយក៏គាត់ស្លាប់គាត់យ៉ាប់ទៅទៅរៀនជាមួយបងណេតលីអេងណេតមុំនៅឯបារាយឆ្ងាយពីគ្នាដើរប្រហែលជា7 4គីឡូហើយនៅទូយទួយរត់ទៅរៀនតា មួយបងហ្នឹងបងគេរៀនអង្គុយខ្ញុំកណាទូចជាងគេរៀនតដេកបារាយបារាយទឹកខ្លាឬក៏បារាយអត់ទេបារាយវិហារ2ស្រុកបងនៅទីហ្នឹងហើយមិនមែនបារាយវិហារ2ទេនៅកន្លែងយើងសុខកំណត់លោកគ្រូមហាយ៉ាវចារៀនពីបងឯងលោកគ្រូស្លាប់អស់ទៅរៀនត្រឹមបងនឹងខំរៀនហើយដល់ពេលពិបាកពេកគិតឈប់បងឯងថាអត់ទេអត់ឲ្យឈប់ទេ អត់ឲ្យឈប់ទេมันងាយអ្នកណាមានសម្លេងចឹងទេបងណែតមុំក៏ចេះតែជំរុញចឹងទៅបានប៉ុណ្ណឹងហ្នឹងភាពភាពពិតណាភាពពិតរបស់ខ្ញុំកណាទៀនបានប៉ុណ្ណឹងហើយជាធនធានរបស់ខ្មែរយើងហ្នឹងបាទអូខេឥឡូវយើងចូលមកវគ្គទៀតចូលមកវគ្គទី2យើងចាប់ដើមពីញោមញោមសរនដែលសរនដែលចាសូមជើញចា ចឹងលើកប្រវត្តិទីសិនហ្នឹងចាស់ណាលើកលើកលើកលើកតិចលើកទៀតបាទចាហ្នឹងដបោមកអស់ហ្នឹងទៅលេងភ្លេងការតែដល់ពេលហើយទៅពុកពុកកណាហ្នឹងគាត់ខាងភ្លេងការផងស្មូតផងអីដល់ចឹងកណាក៏ទៅរៀនភ្លេងការដល់ហើយគាត់ថាកូនស្រីអត់ឲ្យលេងភ្លេងទេឲ្យផុតត្រឹមនឹងចាំបើកូនបោះឲ្យទៅលេងភ្លេងការចោះចាស់ពីដើមតាំងណាកូន គាត់តាំងគាត់ថាមុនបូនកន្លែងប៉ានេះដល់ពេលអង្គុយយូរទៅប៉ានេះប៉ានេះគួងលើគ្នាមានប្តីប្តីបែងាប់ដល់ចឹងទៅអាងចតហីបើចឹងទៅឃើញវិភោធរគាត់ហ្នឹងអាវិភោស្មូតហ្នឹងក៏យកមករៀនស្មូតទៅពេលចេះទៅស្រាប់បើគាត់សួរថាចារៀនវិញការៀនយូរតែខ្ញុំខ្ជិលឲ្យពួកឯងលឺរៀនខាងហ្នឹងខាងនោះគាត់ថាឲ្យស្មូតស្មូតទៅឥឡូវហ្នឹងគាត់ស្លាប់ហើយបន្សល់ទុកនៅរសំលេងហ្នឹង សម្រាប់កូនកូនហើយដល់ពេលរួចពីគាត់ទៅក៏ធ្លាក់ដល់នៃលេងវិញដែរខ្ញុំកណាគិតឈប់តានឹកឃើញថាសលេងអញ្ចឹងมันអាចបានប៉ុន្តែនៃលេងអូហូមិនបានទេគ្រូនៃលេងអត់ចោលទេព្រោះអាហ្នឹងវប្បធម៌ខ្មែរអញ្ចឹងក៏ប្រឹងដល់ទីថ្ងៃទីមិនចាប់ថ្ងៃហ្នឹងទេចាសូមគោរពអូខេហ្នឹងហើយអញ្ចឹងឱកាសល្អនៃគ្រូនៃលេងនេះគាត់មិនបងថាមកជារឆាតសួរគាត់ គាត់គាត់ចូលមកដែរទៅគាត់មិនប្រកាន់ដែរចូលមកហើយក៏ក៏បាន ដឹងដំណឹងថាមានមាន អ្នកនៅ ពីក្រោយនឹងច្រើនអ្នកណាពីអ្នកទៀតឡើយណាហៅអស់ហៅមកអស់មកកូនចៅប្រហែលអ្នកហៅមកអស់ដើម្បីចូលកម្មវិធីកម្មវិធីយើងមិនមែនចប់ថ្ងៃហ្នឹងម្នាក់ម្ដងណាចប់ថ្ងៃហ្នឹងហើយអត់មានទៀតគេថាមានរៀងរាល់ថ្ងៃអាទិត្យរៀងរាល់ថ្ងៃអង្គារដើម្បីឱកាសឲ្យខ្ញុំចូលរួម អញ្ចឹងញាតិញោមមិនអស់សង្ឃឹមទេថាអត់បានថ្ងៃហ្នឹងថ្ងៃក្រោយបានមកទៀតមកវល់ជុំគ្នាហ្នឹងណាខ្ញុំណាតែមានពេលវេលាល្អតែតែមានសំជើញជើញមកចុះហ្នឹងហើយអត់តែមានពេលជើញមកអូខេឥឡូវញោមបន្តទេតោះញោមបន្តទៀតជុំទី1ទី2ខ្ញុំសរនបន្ថែមតិចតិចទេគុណនៅឃើញចាថ្ងៃហ្នឹងថាមិនចូលសោះ នៃលេងបខំពេកតែអត់មានគ្នាទេចឹងមកតែស្អាហេហើយបើគិតពីបងប្អូនសពទៅពោតកណាដល់ទៅ10ឆ្នាំជាងនោះម្ចាស់អើយมันអាចតោងបានស្មើទេចាអញ្ចឹងហើយកុំឲ្យពេលវេលានេះខិតទៅមុខសូមជូនកំណាបមកបាត់ទៀតចឹងណាលោកម្ចាស់លោកគ្រូចាចាអឺលើកអំពីគុណមេត្តាបៃតាម្ដង នេះឈ្មោះហៅថាទេវតាខាងដើមចាទេវតាដើមសូមទេវតាដើមអូខេទេវតាខាងដើមជាម៉ែឪអ ទទួលខុសត្រូវរក្សាថែចិញ្ចឹមបីបំថ្នមមាសស្នេហ៍ អត់មានអើយតូចស្អែព្រោះបុតទាំងទ្វេម៉ែអូជាគ្រូដើមបងអស់ បងរៀនកូនស្មោះមុនជាងគេចង់ឲ្យកូនចេះអ្វីម្លេះទេ ម៉ែអើយបងហាត់កូនសពគ្រប់ម៉ែអូជាព្រះក្នុងលោកកា មេត្តាករណាគុណជាមលុបប្រប្រានរូបកូនឲ្យបានសុខ យប់អើយកូនយំដៃបំពេម៉ែអូជាព្រះចាស់ជីវិត គុណធំធេងពិតអធមនគ្នេកូនកូនគ្មានអ្វីសងគុណលោកទេ កូនត្រូវអើយរិះរេបូជាដោយស្មោះជីវិតរូបកាយកូនប្រុសស្រី រួមទាំងអវ័យអវ័យសពទាំងអស់ជាសាច់ឈាមម៉ែអូស្រស់ស្រស់ រូបកូនអើយទាំងអស់ធ្វើឲ្យបានសូមអនុមោទនីចង់ទឹកភ្នែកដល់ពេលសូត្រទៅសាធុសាធុយល់តួយល់តួយល់តួ កុំកុំចូលតួពេកអាហ្នឹងអាហ្នឹងมันអស់មកពីពុះអស់ពីពុះពីពងពីផ្លូវចិត្តហ្នឹងអារម្មណ៍ទាំងអារម្មណ៍ទាំងកាយវិការមនុស្សកតេអីអីអន្ត្រីយារម្មណ៍មិនមកទាំងអស់បញ្ចូលទៅលើអីទឹកចិត្តរបស់មានគុណអឺណាក៏ដូចជាណាដែរជាសត្វលោកគ្មានណាកិច្ចវត្តរួចទេព្រោះថាមានតែម៉ែឪនៅដែលជាព្រះ ជាព្រះជាទេវតាជាព្រះព្រំជាអ្នកថែរក្សាយើងផងជាអ្នកការពារផងជាអ្នកចិញ្ចឹមបីបាច់ថែរក្សាយើងផងគឺថាលោកដើរតួគ្រប់យ៉ាងអឺបាទអូខេចឹងអាយើងនិយាយយើងរឿងថាអ្នកមានគុណហ្នឹងគឺថាតឹងទ្រូងអាហ្នឹងគឺថាទេតែម្ដងម្ដងញោមយំរហូត ដោយតែគាត់ខ្ញុំខបែកពីគាត់ហ្នឹងយូរហើយមិនតាន់បានទៅលេគាត់សោះម្ល៉េះហើយតតេទៅម្ដងណាម្ដងម្ដងយំកូនញោមស្រីហ្នឹងគាត់នឹកនឹកយើងអីណាកុំនឹកមិនចិត្តមកដៃហ្នឹងហើយនឹកខ្លាំងហើយអាត្មាមកដៃនឹកកូនដូចជាវាបណ្ដាញកូននឹកកូនម៉ាក់កូននឹកម៉ែវិញដូចព្រះបែរ បែរខ្នងប្រើទេអត់មានបែរខ្នងទេនឹករាល់ថ្ងៃឥឡូវសំណាងហើយមាន Facebook វាអីបានឃើញប្រភ័ក្រយំឃើញមុខកំអីហ្នឹងយ៉ាប់ដែរមើលអូខេឥឡូវដល់ញោមសរំវិញម្ដងសរំសរំសរំមិននឹងរំចិត្តគ្នាពេកបងប្អូនអីចឹងសរំទឹកគ្នាអូខេចេញចា បន្តរឿងគណាអញ្ចឹងគណាសូមឱកាសស្មូតតែម្ដងទៀតលោកគ្រូចេញចេញអង្គព្រះត្រង់ញៀនមានដាជា សំដែងប្រាប់ព្រះអានន្តារទេះដែលចាំងបទៅណា ទៅបានដោយសារអបឬស័យតថាគតចាំព្រមគ្រី មនាលអាននណាយមានមុំអីដូចរទេងចាំងអបឬសីវោសា ថ្មី80ហើយក្រោយព្រះអានន្ទត្រង់ចេញផុត ត់មិនយូរឡើយក្រោយផត់តាថ្ងៃត្រង់ហើយមេមិន តាឆ្នាំសាញ់ខែមៀងថ្ងៃអាទិត្យពេញបរមីពិត នីសាសាធុអឺសំឡេងមិនចាញ់មិនចាញ់គ្រូហ្មងណាប្រហែលប្រហែលគ្រូគ្រូអ្នកលីអេងណាសំឡេងប្រហែលប្រហែលគ្នាគណៈអរប្រគុណច្រើនទៀតស្ដាប់មកសន្ទុះបានបាត់ដឹងថាសំឡេងខុសគ្នាតែញោមលីអេងគាត់ចេះបង្រៀនមិនបានសំឡេងល្អដូចគ្នាអូខេ ហ្នឹងហើយហ្នឹងហើយខ្ញុំខ្ញុំចូលចិត្តអីថាមកជាជាបន្ទួយដែរគណៈมันមានអីទេគាត់ថាសម្លេងហ្នឹងល្អណាស់ហើយមុតមកមូលស្រួយមកតែម្ដងហើយមានមានអំណាចចេញពីដើមទ្រូងគេថាអរគុណអរគុណលោកគ្រូអរគុណណាស់បាទ ការប្រើសម្លេង បានល្អណាគេថា power ពាក្យគេហៅ power គឺធម្មពលធម្មពលសម្លេងនេះគេថាអស់មកចេញពីក្នុងដើមទ្រូងមកមកដល់អញ្ចឹងទៅបញ្ចេញបើកឲ្យត្រង់ទៅអង្គុយឲ្យត្រង់ហើយរត់ទៅខាងមួយមួយហើយបញ្ចេញមកតាមអំពងខ្យល់ហ្នឹងគឺថាមកខ្លាំងមកហើយប៉ុន្តែគេថាខ្លាំងមែនប៉ុន្តែគេហៅខ្លាំងទៅតាមអត្តន័យអញ្ចឹងទៀតទៅវាទៅជាសតុន គ្រប់គ្រងដល់អ្នកស្ដាប់ទាំងឡាយហ្នឹងគឺថាឲ្យជក់ចិត្តគឺថាអាសោតន្តយារម្មណ៍នេះគឺថាអណ្ដែតអណ្ដងទៅតាមអាសាច់រឿងហើយសាច់រឿងហ្នឹងក៏ដូចជាសាច់រឿងកំសត់មួយដែលព្រះសមណគោដមព្រះបរមគ្រូបានថ្លែងសម្ដែងប្រាប់អនន្តពីការអឺជីវិតមិនទៀងនៃសត្វផតលោកនឹងឯងដល់ចឹងទៅ ហើយក៏អ្នកនិពន្ធហ្នឹងក៏រៀបចំរឿងហ្នឹងក៏បានល្អទៅទៀតគឺថា ប្រាយប្រាប់ស្ដាប់គឺថាតាំងពីបជនមាយុគ80អីនឹងអាចលា បាននៅថ្ងៃណាថ្ងៃណាអញ្ចឹងទៅថាគាត់បាទអ្នកសរសេរក៏បានល្អអ្នកស្មូតក៏បានល្អទៀតបាទមានប៉ុណ្ណេះទេអរគុណរក្សាចំណុចចាំបញ្ចប់មានឱកាសចាំបញ្ចប់វែងណាតាបាទបាទវែងណាអឺបើយើងអូសបន្លាយទៅទៀតបាននេះពីព្រោះយើង បានតែពេលវេលាប្រហែល3 4 យ៉ាងច្រើន7របស់ហ្នឹងល្មមតែអូមកបទពរហ្នឹងគឺថាចប់ម៉ោងតែម្ដងម៉ោងអស់ម៉ោងលេងពួកយើងពួកយើងមានពីរពីរដងគឺថារលចូលម្ដងមានវាអាចចូលពីរដងពីរនាទីជួនកាលអាចយកកំណាប់តែមួយហ្នឹងបើថាល្មមអាចយកមកដាក់ជាទី2ទី1ទី2ទៀតក៏បានដែរគាត់ថាអញ្ចឹងទៅប៉ុន្តែគាត់ថាបើខ្លីៗល្មមដាក់ដាក់ចូលបណ្ដោយទៅអូខេ ហ្នឹងហើយដល់ម៉ោងណាបើមិនដល់ដាក់លបើកមេត្រីហ្នឹងហើយដល់ម៉ោងណាបើមិនដល់ដាក់លបើកមេត្រីមួយអញ្ជើញទៅដាក់មួយទៀតមកញោមដាក់មួយទៀតឡើងក្រៅបាទអញ្ជើញដល់ដល់ដល់ចាំថ្ងៃមានឱកាសហើយបាទអូខេអញ្ជើញអត់អីទេឲ្យទៅចូលមកមានហើយមានមុំ đại từ na cô ងកយំក្បែរថាអាស្រមបរមមក្សា សត្វត មកធ្វើទុកដល់មេត្តាឡើយអោសំលេងសัตว์ សំលេងសัตว์ខ្ទាកតរំដំអរីត្រីអនុមោទនីសាធុសាធុ អឺថែមចុងក្រោយ នេះมันមានកលងលយខ្លាំងអឺនាងមន្ត្រីនាងនាងមន្ត្រីចាលោកគ្រូនាងមន្ត្រីឃើញមុខឃើញមុខនាងមន្ត្រីច្បាស់ចេះហ្មងហ្នឹងអូខេហ្នឹងហើយនាទីចុងក្រោយក៏អត់មានអីថែមទេគ្រាន់តែថាសុំញាតិញោមបញ្ចេញអ្នកមួយម៉ាត់មួយម៉ាត់ដើម្បី ជាការគូនពោឬក៏សេចក្តីសំណងពោឬក៏ អនុមតិនយោបល់ចុងក្រោយខ្ញុំអញ្ជើញខ្ញុំសរំមុនគេអញ្ជើញចេញចេញកណាមែនអរខ្ញុំខាងលើខ្ញុំខាងលើសរឹមសរឹមសរឹមកណាកណាចាស់លោកគ្រូអញ្ជើញចេញចេញជាបឋមខ្ញុំប្រកាសណាក៏សូមអរព្រះគុណនិងអរគុណចំពោះលោកគ្រូដែល កូនទាញខ្ញុំកណាមកចូលដូចទាញគោឲ្យមើលគាត់នឹងទាញអត់ដែរតែលើកទី1អញ្ចឹងក៏សូមអរគុណច្រើននិងក៏សូមអរគុណមហាជនទាំងអស់ដែល បានទស្សនានៅក្នុង សង្គម Facebook ហ្នឹងហើយជួយគ្រប់គ្រងផងជួយគ្រប់គ្រងអ្នកស្មូតចាស់អស់ហើយទៅក្មេងៗក្រោយក៏ឡើងច្រើនដែរប៉ុន្តែគ្នារៀនតែកំណាបរៀនតែអីហ្នឹងมันបានច្រើនឬថាគេកុំថាគេមិនបានច្រើនបានច្រើនប៉ុន្តែ យ៉ាងណាក៏ក្មេងមិនដល់ចាស់ដែរព្រោះអីរៀនតែកំណាប់ស្រាលស្រាលចឹងណាហើយអ្នកគ្រូអ្នកគ្រូ ខ្លះក៏ច្រើនតែគាត់ចេះច្រើនដែរមិនមែនតែពួកខ្ញុំកណា ទេ ចាប់ប៉ុណ្ណឹងទេលោកគ្រូជម្រាបលាអូខេខ្ញុំសំសរនបន្តកណាកណាក៏សូមអរប្រគុណចំពោះលោកគ្រូដែលជាម្ចាស់កម្មវិធីផងដែរដែលបានអឺ ដឹកនាំឲ្យចូលក្នុងកម្មវិធីនេះគឺខ្ញុំកណារីករាយរីករាយខ្លាំងហើយម្យ៉ាងទៀតអរគុណតង់ថាអាយុកាន់តែចាស់ហើយនឹងកាន់តែសបាយខាង ខាងសិល្បៈហ្នឹងហ្មងទៀនចាស់លោកគ្រូដឹងមិនទេអារម្មណ៍ទៅខាងហ្នឹងចាហ្នឹងហើយហើយអញ្ចឹងសូមអរប្រគុណដល់ជ្រាលជ្រៅថ្ងៃក្រោយជួបគ្នាទៀតមិនមានពាក្យអីច្រើនទេមានតែប៉ុណ្ណឹងលោកគ្រូ អរគុណច្រើនហ្នឹងហើយត្រូវការតិចតិចហ្នឹងឯងដែលជាមានន័យមានអត្ថន័យពិរោះល្អណាខ្ញុំជាវិចិត្រមានអីឲ្យបន្ទុកខ្ញុំតាំងពីអ្នកដែលបានជើញចូលសាធុហើយសូមអរគុណនិងអរគុណដែលបានចូលរួមក្នុងការផ្សព្វផ្សាយទៅលើវិស័យវប្បធម៌អសរសាស្ត្រអសរសិល្ប៍ខ្មែរយើងផ្នែកកំណាប់កាប់ឃ្លោងស្មូតនេះហើយសូមរក្សាលំនឹងនេះឲ្យមានស្ថិរភាពជានិច្ច ហើយជាមួយនឹងដែរក៏រក្សាសុខភាពទាំងអស់គ្នា សំខាន់គឺថាខ្ញុំនឹងថាជូនពរយ៉ាងម៉េចទេគាត់ប្រាប់ថាអនាម័យល្អដើម្បីសុខភាពរបស់យើងណាជើងចិត្តស្រឡាញ់យើងសូម្បីតែប្រពុតតែអង្គលោកសំដែងថាខ្លួនទីពឹងខ្លួនដែរណាខ្ញុំនៅឆ្ងាយក៏មិនអាចជួយបានទេគឺថាបើឈឺទៅរត់ឆ្នាំផងឯរក្សាលំនឹងឯរក្សាអ្វីដែលយើងមាននៅក្នុងខ្លួនរបស់យើង បាទជឿជាក់ទៅលើខ្លួនយើងសូមអរគុណនិងអរគុណសុខសប្បាយជួបគ្នា ថ្ងៃក្រោយច្រើនអរគុណណាញោមជាវិចិត្រដែលបានជាទូទៅញោមជាវិចិត្រហ្នឹងគឺនៅអមអមជាអ្នកជួយមើលជួយឆែកមើលថាតើពីរសយ៉ាងណាឲ្យបន្ទុយ៉ាងម៉េចកាលណាមានសល់ពេលវេលាទៅឲ្យគាត់ជួយថែមទៅប៉ុន្តែអត់មានពេលទេឲ្យគាត់ជួយមើលមើលថាហ្នឹងវាជាកំណាផ្ទៃជាអត្តបទជាកង្កតេគឺជាព្រមកិតឬក៏ជា យ៉ាងណាយ៉ាងណាគឺគាត់អ្នកជួយមើលហើយជាអ្នកជួយកែតម្រូវហ្នឹងគឺជាកម្មវិធីយើងល្អទៅបានគឺដល់ស្រ័យគាត់ដែរគាត់ជួយជួយជួយមើលហើយក្មេងក្មេងខ្លះក៏អឺគ្នាមិនដឹងរបៀបតែងរបៀបធ្វើ smooth របៀបកំណាប់ផ្សេងហ្នឹងគឺគាត់ជួយតម្រែតម្រង់ហ្នឹងហើយហើយញោមទាំងពីរអ្នកហ្នឹងគឺថ្មីទេទៅទៅចូលមកដល់ប៉ុន្តែយ៉ាងណាក៏ដោយក៏ចេះបានអឺ ជំរាបសួរចេះអត់ហៅថាណែនាំខ្លួនឯងបានល្អអញ្ចឹងទៅក៏ក៏សប្បាយចិត្តដែរញោមទាំងអស់នេះរៀនទាំងអស់គ្នាញោមណា ការការរៀនទេដែលបើយើងធ្វើឲ្យយើងបានដំណើរការទៅមុខល្អអញ្ចឹងអរគុណច្រើនកុំឲ្យហួសពេលវេលាច្រើនសូមអរគុណសូមជូនពរញោមទាំងពីរហើយនឹងញោមជឿចិត្តសូមឲ្យជួបតែសុខភាពល្អកម្លាំងពលំមមួនហើយប្រាថ្នាអ្វីសួរឲ្យបានសម្រេចដោយសេចក្តីប្រាថ្នា កម្មវិធីនេតិសិល្បៈនិងវប្បធម៌សន្មត ថាចប់តែប៉ុណ្ណាឯងសូមចម្រើនពរនិងប្រគេនពរសុខភាពដោយតតសាធុសាធុសាធុអរគុណច្រើនបាទអរណោណោណោអើ